បាទសួស្តីបងសម្រាប់ទូធ្វើនំពោតផ្ទុះនេះជាប្រភេទប្រើអកិសនីហើយតោះយើងមើលពីរបៀបប្រើវាបន្តិចអឺប្រភេទនេះនៅពេលដែលយើងដោតភ្លើងហើយអឺខាងកុងតាក់3នេះគឺមានកុងតាក់នេះគឺយើងបើកទៅវានឹងបញ្ចេញភ្លើងហើយវានឹងកម្ដៅកម្ដៅគឺចេញមកពីខាងក្រោមនៃទូនេះគឺជួយកម្ដៅ ពោតផ្ទុះដែលយើងធ្វើហើយសម្រាប់បេតុងខាងកណ្ដាលនេះវិញ គឺជាបេតុងដែលកម្ដៅកម្ដៅឆ្នាំងនេះហើយបេតុងនៅខាងនេះវិញ គឺជាបង្វិលអត់ហើយរបៀបប្រើវិញខាងនេះគឺយើងអាចបើកក៏បានឬក៏បងចង់បិទក៏បាន តែនៅពេលដែលបងចាប់ដើមដាក់ប៊ឺឬក៏ដាក់ស្ករចូលទៅក្នុងឆ្នាំង ហើយយើងចាប់ដើមបើកឲ្យវាកម្ដៅហើយនឹងបង្វិលបង្វិលនៅខាងក្នុងហ្នឹងអញ្ចឹងណាបងទៅពេលដែលប៊ឺហើយនឹងស្ករចាប់ដើមរលាយយើងអាចដាក់ពោតចូលបានហើយនៅពេលដែលយើងដាក់ពោតចូលទៅក្នុងហ្នឹងហើយយើងធ្វើការកន្លែងនេះគឺយើងមានផលិតបាទយើងកុំអោវាចោះអញ្ចឹងមកនៅពេលដែលវាចាប់ដើមលឺសំឡេងផ្ទុះអឺ3 2 3ផាំងអញ្ចឹងទៅយើងអាចធ្វើការបិទបេតុងកណ្ដាលនេះវិញអានោះយើងបិទវាអញ្ចឹងវិញទៅហើយនៅពេលដែលវាផ្ទុះចប់យើងតម្លាក់វាចុះនៅខាងក្រោមនេះដោយសារយើង បិទមុនហ្នឹងគឺកុំឲ្យពោតដែលយើងកំពុងតែវល់ហ្នឹងវាខ្លាចវាខ្លោចមុនអញ្ចឹងណាបងអញ្ចឹងយើងធ្វើការបិទកន្លែងកម្ដៅនេះមុនបន្ទាប់ពីយើងធ្វើហើយយើងអាចកាច់វាចុះទៅខាងក្រោមនឹងបានសម្រាប់តែបងអត់ បិទភ្លើងនេះទេនៅពេលដែលវាផ្ទុះពី3ផាំងហើយគឺយើងអត់បានបិទកន្លែងនេះទេវាអាចបណ្ដាលឲ្យអាចវគ្គចុងក្រោយនៃពោតផ្ទុះហ្នឹងវាអាចនឹងឈ្ងៀមរៀងខ្លោចខ្លោចខ្ទះអញ្ចឹងណាបងអញ្ចឹងយើងតម្រូវឲ្យបិទមុនដើម្បីកុំឲ្យវាកាប់ពីខ្លោចបាទហើយកន្លែងនេះយើងអាចលើកពីឡើងមកលើទៅវាមានដែកឆក់នៅខាងលើនេះអញ្ចឹងវាអាចឆក់បាន បាទសម្រាប់ប្រភេទហ្នឹងគឺងាយស្រួលប្រើទេបងគឺអូតូទាំងអស់យើងតម្រូវតែដាក់ប៊ឺដាក់ស្ករហើយនឹងពោតចូលគឺរួចជាការស្រេចបង បាទសម្រាប់ព័ត៌មានលម្អិតខាងបងអាចតាក់ទងតាមលេខនៅខាងក្រោមវីដេអូនេះបានបាទសូមអរគុណ